That antaraz. Mm-hmm.

គុណនៅទីវាអើយចង់ខំនៅទីវាប៉ា underneath. ăn mồm giúp đỡ ai không ăn mồm បាទតុំសុននៅក្បែរភ្លុកពីរដែលវារត់មកតែភ្លុកពីរ តែវាមកពុះវាមកពីលើកំពូលផ្លែកំពូលក៏ហ៊ានវាយអញ្ចឹងអាភ្លូពីចោតហ៊ានទៅវាយភ្លូពីវាយវាយវិញអញ្ចឹងវាបានអង្គុយលើសំអីពី ayo lah.